អ្នកណាមិនស្គាល់កន្លែងទាំងនេះបាទនេះគេហៅកាមេរ៉ាកា right សិតអីនឹងជឿតាមមនុស្សអីដូចអត់និស័យមួយមនុស្សមនុស្សប្រាប់អីច្រើនតែមានអឺអត់មានជោគជ័យជាមួយវាហើយមនុស្សវាធ្វើអីក៏អត់ជោគជ័យទៀតឯងឃើញវាទៅបាក់សពកន្លែងណានោះពួកបាក់អត់បានយូរដែរមែនទេ កាមូរាឆាអ្នកមនុស្សមនុស្សនេះរកឃើញបានណោះអូផិនសេមិនទេបាននេះមានសាក់មានអីគេគេហើយអានឹងអត់មានស្អីមើលចាមកគេនងកូនមក នៅចិត្តចិត្តនេះគេនាំកូនណាទៅណាទេនៅឆ្ងាយដែរចុះទៅណាចុះអញ្ចេះទៅវិញអញ្ចឹងគេចន់ចឹងដែរអត់ទេចុះដូចអានោះមកបើមុខមកនេះមិនត្រូវអាមួយនេះចុះខុសគេឯងមករត់តាមខុសគេដែរបងប្អូនមើលតើអានឹងពិភពលោកឈ្មោះផាន់ សិទ្ធិពិភពលោកអូហូនេះឈ្មោះស្អីខ្លះស្អីខ្លះទេ New Delhi Amsterdam Moscow Stockholm ស្អីពិភពលោកបាទនេះស្អីក៏មានដែរនេះមួយទៀតនេះនេះឈ្មោះផាន់ណានៅនៅប្រទេសអូស្ត្រាលីបាទឈ្មោះគ្រប់រដ្ឋគ្រប់ស្អីនៅប្រទេសអូស្ត្រាលីហ្នឹងបាទ មាន Darwin មាន Alex Wing មាន Townsville មាន Vayela មានស្អីនោះ Rockhampton បាទមាន Brisbane មាន Melbourne មាន Sydney មាន Canberra សោកគ្រប់ Sydney 1100 1108គីឡូថនស្វាវ1881គីឡូទៅពីណាពីដល់ពីហ្នឹងទៅហើយនេះមែលប៊នប្រហែល100គីឡូនេះចេញទៅចង់ទៅរត់ណាអានេះសួនសัตว์ហ៎បងប្អូនចង់ចូលទៅមើលសัตว์ចូលទៅសួនសัตว์នៅក្នុងនោះចូលទៅទិញសបុតចូលនេះកន្លែងហ្នឹងគេហៅថា អ្នកណាមិនស្គាល់កន្លែងទាំងនេះបាទនេះគេហៅ camera កាសេះធំនេះគេហៅ rocking horse អូមនុស្សនៅលើមនុស្សនៅលើទូញូស៊ីនេះឡើងទៅលើហ៎មិនណាមកឲ្យយើងឡើងគេឲ្យឡើងតា នោះមានអ្នកគេចូលទៅមើលសួនសัตว์ខ្ញុំធ្លាប់ចូលម្ដងយូរហើយតាំងពីឆ្នាំកៅជាងមកបងប្អូនសัตว์មានគ្រប់មុខយើងចង់មើលអោះសូវមានមនុស្សទៀតបងប្អូនថ្ងៃនេះពូថ្ងៃនេះថ្ងៃច័ន្ទអត់សូវមកទេបាទសូវមានឡានមើលយកចេញមកយកចេញទៅអីយកចេញ ជាប់ហើយអត់ជាប់អត់យកជីនេះទិញបានសេះមួយទិញទិញសេះយកមួយនេះឈ្មោះវានេះ The Big Rocking Horse The Toy Factory នេះ400អត្រេសផងវា តែបងប្អូនឃើញឈ្មោះអាវ៉ែលីនេះអាវ៉ែលីវ៉ែលីនេះគឺនៅលើភ្នំហើយជ្រោះឆ្លងដងអូលើភ្នំមកឲ្យតែមានវ៉ែលីនៅឈ្មោះហ្នឹងគឺតាមឆ្លងភ្នំនេះឆ្លងភ្នំហ្នឹង bên chỉ làm chui rồi đó hả biết con con muối mấy người nó tao nào, ừ. nhìn vậy đều mì trắng nè tới này thì tàu à ngày tới này thì tàu nào tàu mơ đông tập hay tàu mơ ở lại first settlement ផិនពួកអាសអាដើមឈើយើងក៏ទៅដែរធ្វើមិនដងពីរទៅឆ្ងាយហ៎ឆ្ងាយមានពេលទេថននេះដើមឈើវាស្អាតណាមែនទេឈើវាស្អាតមែនទេលុបផ្លូវចិត្តឈឹង tới với các bạn á là mình về tới tao tam ná các bạn nó sụn đấy chặt chụp chặt dạ, lại còn còn tuần ăn từ đó còn tuần ăn ở ờ, khăn nó còn tuần ăn quá Coolnera? Yeah, Thai. ដូចខ្ញុំហ្នឹងពួកម៉ាក់អត់ធ្វើចេះធ្វើជ្រក់ខ្ញុំហ្នឹងដូចជាបែបហ្នឹងចាំនិយាយរឿងស្អីគេដល់ដូចដល់បានមនុស្សស្លេចនោះ focus. I, I, I mm. Yeah. Focus. Remember focus again. Mm. អត់ដែរបានមកកន្លែងនេះយើងខានមកគោលសនិកការដល់10ឆ្នាំ20ឆ្នាំហើយថ្ងៃថ្ងៃណាមកវិញមកមកមកទៅចង់ដែរដែរឲ្យវាស្គាល់ដែរដែរ មុខមកចំនឹងមកបុកកាត់កាត់បុកនេះបុកទៅនេះបុកទៅនេះអញ្ចឹងហ៎អត់មានអាគោទៅនេះណាបុកទៅនេះអត់ស្ទេមានអត់ស្ទេអត់ស្ទេបុក